ចាំ like ហើយចាំសរសេរ caption តាមក្រោយសូអឺមយ៉ាម្សិលមិញដូចម្សិលមិញចេះហ៎កាត់ទោសលោកកឹមសុខាម្ដងទៀតអីហើយអឺម អ្នកណាអ្នកណាក៏ដឹងថារឿងនឹងវាអត់ចប់ទេរីហើយនៅក្នុងពេលជាមួយគ្នានឹងអូជម្រាបសួរពូជម្រាបសួរម្ដងទៀតចាជាមួយគ្នានឹងក៏មានការជជែកគ្នាច្រើនរឿងអឺគណៈបកភ្លើងទៀនអីអីចឹងណានៅតែមានមតិពីរចឹងប៉ុន្តែនឹងយើងមិនប្រ កែកប៉ុណ្ណឹងអីជាមួយនឹងអ្នកមានមតិផ្ទុយទេនៅអ្នកណាគេប្រឆាំងជាសិទ្ធិរបស់គេណាក៏ប៉ុន្តែខ្ញុំចង់អឺបញ្ជាក់ម្ដងទៀតអឺចំពោះមតិផ្ទុយទាំងអស់នឹងអឺអឺថាគិតមិនគិតទៅក៏ប៉ុន្តែអឺ ចង់ឲ្យយកពេលវេលាស្ដាប់ មួយនឹងអ្នកមតិដែលគេគ្រប់គ្រងបន្តិចអឺខ្ញុំបានបង្ហោះហើយខ្ញុំបាននិយាយថាខ្ញុំបានទៅសេថា ក្រមប្រឹក្សាឃុំសង្កាត់សមាជិកក្រមប្រឹក្សាឃុំសង្កាត់គឺជាអឺគឺជាសមាជិកភាពដែលសំខាន់ណា ជាអង្គបោះឆ្នោតសម្រាប់ក្រុងពោធិ៍សាត់ខេត្តក្រុងរាជធានីហើយក៏ជាអង្គបោះឆ្នោតសម្រាប់បោះឆ្នោតព្រឹទ្ធសភា ហើយយើងដឹងហើយព្រឹទ្ធសភាស្អីគេព្រឹទ្ធសភានឹងគឺជាស្ថាប័នកម្ពុជានៅក្នុងនីតិបញ្ញត្តិហ្នឹងហើយជាស្ថាប័នដែលធ្វើច្បាប់មែនតើទៅជាស្ថាប័នដែលអនុម័តអឺ ដេញអនុម័តច្បាប់ចុងក្រោយគេហើយមុនព្រះមុននឹងបញ្ជូនទៅឲ្យក្រុមប្រសាធម្មនុញ្ញនិងព្រះមហាក្សត្រអានេះបើតាមខ្ញុំមិនច្រឡំទេបើបើខ្ញុំមិនច្រឡំទេហើយស្ថាប័នអស់ហ្នឹងស្ថាប័នអឺប្រតិភិភាអឺក្រមប្រឹក្សាក្រមប្រឹក្សាអឺ សមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុងអឺគឺជាស្ថាប័នមួយដែលសំខាន់ខ្ញុំចាត់ទុកថាសំខាន់ពីព្រោះអីស្ថាប័ននឹងចូលរួមអឺនៅក្នុងដំណើរការ សម្រេចចិត្តនៅ ក្នុងដំណើរការសម្រេចចិត្តផ្សេងផ្សេងបើក្រមប្រសាខេត្តក្រុង គឺចូលរួម សម្រេចចិត្តកិច្ចការ អឺដែលបំរើផលប្រយោជន៍ឲ្យខេត្តហើយនឹងក្រុង អញ្ចឹងបើមានរឿងអីឬមួយក៏ការតវ៉ារបស់ប្រជាពលរដ្ឋណាការតវ៉ារបស់ប្រជាពលរដ្ឋមានបញ្ហានៅក្នុងខេត្តដែលឬជួបរឿងអយុត្តិធម៌អីគឺពួកអ្នកទាំងអស់នឹងឯងដែលមានសម្លេងយកទៅអឺតវ៉ានៅក្នុងប្រព័ន្ធរបស់រដ្ឋអ្នកទាំងអស់នឹងឯងដែលមានសម្លេង អឺតំណាងឲ្យពលរដ្ឋនៅក្នុងកម្រិតខេត្តកម្រិតថ្នាក់ខេត្ត you know ឧទាហរណ៍ថាគេចង់សម្រេចចិត្តលុបបឹងមួយ ដើម្បីយកទៅអភិវឌ្ឍអីអញ្ចឹងក្រុមប្រឹក្សាខេត្តរាជធានីនឹងឯងដែលជាអ្នកអឺមានសិទ្ធិតវ៉ានៅក្នុងអង្គប្រជុំយ៉ាងម៉េចមួយយ៉ាងម៉េចមួយ ថាតើវាបំរើ ផលប្រយោជន៍ពលរដ្ឋនៅក្នុងខេត្តឬក៏អត់ យើងដឹងថាវាច្បាស់ណាស់អំណាចបដិការតែងធ្វើអីទៅតាមអារម្មណ៍របស់គេ តែងតែធ្វើអ្វីទៅតាមអារម្មណ៍នឹងអ្វីក៏ដោយដែលការពៀផលប្រយោជន៍របស់គេគឺគេនឹងធ្វើក៏ប៉ុន្តែសំឡេងអ្នកប្រឆាំងវាចាំបាច់នឹងឯងវាចាំបាច់យ៉ាងហោចណាស់ក៏វាធ្វើឲ្យ ពួកកម្មអំណាចផ្ដាច់ការទាំងអស់ហ្នឹងមុននឹងសម្រេចអីមួយដែលបំពេញមហិច្ឆតាអំណាចខ្លួនឯងត្រូវតែឆ្លងកាត់ការតវ៉ាសិនអូយបងដាលេអើយត្រូវតែឆ្លងកាត់ការតវ៉ាសិនមិនមែនចេះតែសម្រេចងាយងាយឆ្លងងាយងាយទៅតាមតែអំណាចនៃ ចិត្តលមោកអំណាចរបស់ខ្លួនឯងទេអញ្ចឹងសំឡេងអ្នកប្រឆាំងគឺសំខាន់នៅគ្រប់កន្លែងទាំងអស់នៅក្រៅរដ្ឋាភិបាលក៏សំខាន់នៅក្នុងមូលដ្ឋានខេត្តមូលដ្ឋានឃុំមូលដ្ឋានស្រុកនៅក្នុងសភានៅក្នុងប្រតិភិគឺសំខាន់ដែលជាឆ្អឹងទៅតឹងកសម្រាប់ពួកបដិការមិនចេះតែធ្វើអីបាន។ right អញ្ចឹងយើងនាំគ្នាគិតទាំងអស់គ្នាថាចេះបើយើងធ្វើទៅតាមគំនិត អ្នកប្រឆាំងនឹងគណៈបកភ្លើងទៀនទស្សនៈគេថា ចូលធ្វើអីបានប្រយោជន៍អីតបឆ្នោតធ្វើអីបានប្រយោជន៍អីគេចាត់ចែងគ្រប់សពបែបយ៉ាង នៅលើគេតរ៉ែតរ៉ែហ្នឹងចាញ់តរ៉ែតរ៉ែហ្នឹងបានប្រយោជន៍អី ខ្ញុំដាក់សំណួរទៅវិញចាអខុសរបស់ផ្ដាច់ការវាមានអីនៅក្នុងដៃទាំងអស់បើវាមិនមែនទូនីតិចាត់ចែងស្អីស្អីសពបែបយ៉ាងគេអត់ហៅទៅបដិការទេតើយើងត្រូវចាំឲ្យរបបបដិការហ្នឹងវាមានឆន្ទៈប្រឡែងឲ្យមានសេរីភាព ប្រឡែងឲ្យមានយុតិធធម៌ប្រឡែងឱកាសប្រឡែងឲ្យអ្នកប្រឆាំងមានឱកាសឈ្នះបាទយើងចូលរួមប្រកួតឬមួយក៏យើងចូលទៅតែដើមយកអ្វីដែលគេមិនព្រមឲ្យយើងវាអត់អាចទៅរួចដែលយើងអង្គុយចាំឲ្យពួកបដិការផ្ដល់ឱកាសឲ្យយើងអាចឈ្នះផ្ដល់ឱកាសឲ្យយើងមានយុត្តិធម៌ទេវាអត់អាចទេ ហើយបើយើងរងចាំមិនដឹងណាមានអារងចាំឲ្យគេលក់ជាតិរងចាំឲ្យគេធ្វើអ្វីតាមអំពើចិត្តរងចាំឲ្យខ្លួនឯងរងនៅភាពអយុត្តិធម៌តពូជតវងតតកោ I know វាបបាក់តស៊ូនៅក្នុងរបបផ្ដាច់ការ រំដោះខ្លួនចេញពីរបបបាតុការគឺវាពិបាកខ្លាំងណាស់វាពិបាកខ្លាំងណាស់យើងដដើមបានមកហើយ គេកំចាត់យើងគេយកត្រឡប់ទៅវិញយើងត្រូវត្រឡប់ទៅដដើមយកមកថែមទៀតយើងអត់អាចឈប់ទេយល់ទេអត់អាចឈប់ទេយើងធ្វើបាន55កៅអីយើងធ្វើបាន5007កៅអីគេរំលាយយើងចោលគេប្លន់យកវិញទាំងអស់ យើងអត់អាចឈប់ទេយើងត្រូវត្រឡប់ទៅដណ្ដើមយកនៅអវ័យទាំងអស់នោះដណ្ដើមមកវិញឲ្យអស់សមត្ថភាពឲ្យអស់កម្លាំងมันអាចធ្វើប្រប៉ុណ្ណឹងឲ្យឈប់ឈប់ចប់បាត់ទេឈប់គឺចប់ខ្ញុំអត់យល់អ្នកដែលគិតអញ្ចឹងណាខ្ញុំអត់យល់អ្នកដែលគិតអញ្ចឹងរួចហើយមានអ្នកដែលឌឺដងថាអញ្ចឹង ហើយចុះអាគណៈបកផ្សេងទៀតកន្លងមកដែលគេចូលរួមការប្រកួតហ្នឹងហេតុអីបានជាយើងហ្នឹងថាឲ្យគេអាយ៉ងយើងថាឲ្យគេចេញចុះលោកបកតូចតូចទាំងអស់ហ្នឹងគណៈបកតូចតូចទាំងអស់ហ្នឹងនៅពេលដែលបង្កើតមកហ្នឹងខ្ញុំសួរថាមានមូលដ្ឋានគ្រឹះនយោបាយអត់វាអត់មានអាហ្នឹងយើងច្បាស់ទាំងអស់គ្នាវាអត់មានអញ្ចឹង100%គឺចូលទៅវាយ៉ាងម៉េច ចូលទៅគឺទៅតែបំពេញភាពស្របច្បាប់ឲ្យគេ100%ប៉ុន្តែគណៈបកភ្លើងទៀនមានមូលដ្ឋាននយោបាយពិតប្រាកដមានមូលដ្ឋានគ្រឹះនយោបាយពិតប្រាកដមានប្រជាពលរដ្ឋគ្រប់ទៅរាប់លានអ្នកគណៈបកភ្លើងទៀនអតីតគណៈបកសោណៃស៊ីមានទុននយោបាយធំណា ដូច្នេះហើយយើងអាចយកគណៈបកភ្លើងទៀនយកទៅប្រៀបធៀបជាមួយនឹងគណៈបកទុយទុយផ្សេងទៀតដែលអត់មានមូលដ្ឋានគ្រឹះនយោបាយទេអានឹងចំណុចមួយអានឹងចំណុចមួយចំណុចមួយទៀតការដែលយើងនិយាយកន្លងមកនេះរយៈពេល4ឆ្នាំក្រោយពេលរំលាយគណៈបកសង្គ្រោះជាតិនេះ of course យើងមិនចង់ឲ្យ of course យើងយើងទៀមទា យកគណៈបកសង្គ្រោះជាតិ ឲ្យអស់សមត្ថភាពដែលយើង អាចធ្វើទៅបានរីក្នុងរយៈពេលជិត4ឆ្នាំនេះប៉ុន្តែមកដល់ម៉ោងនេះបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់ម្ដងទៀតហើយវាដល់អាណត្តិបោះឆ្នោតក្រុមប្រឹក្សាសង្គមសង្កាត់ម្ដងទៀតហើយយើងអត់ទាន់មានឃើញពលឺណាមួយដែលថាគណៈបកសង្គ្រោះជាតិអាចត្រឡប់មកវិញទេបើយើងមើលទង្វើប្រធានបករបស់យើង ដែលនាំគ្នាដើរលេងនាំគ្នាជួបមនុស្សចំណិតឬមួយក៏នឹងនាំគ្នាជួបអ្នកការទូតបង្ហោះ Facebook អួតជួបអ្នកការទូតបង្ហោះ Facebook អ្នកការទូតចង់បានប្រជាធិបតេយ្យអ្នកការទូតគិតថាគាត់នឹងខ្ញុំ នឹងជា ជនរងគ្រោះឡាឡាឡាឡាឡា of course អ្នកការទូតគេនិយាយអញ្ចឹង ប៉ុន្តែខ្ញុំមិនជឿថាអ្នកការទូគ្មានអ្នកការទូណាចង់ឃើញកម្មសខាដេមាត់អត់និយាយអីសោះទេខ្ញុំមិនជឿថាអ្នកការទូណាចង់ឃើញកម្មសខានៅស្ងៀមសំបីតែនិយាយរឿងយុទ្ធធម៌សង្គមមួយម៉ាត់ក៏អត់និយាយគ្មានអ្នកណាគេចង់ឃើញខ្ញុំជឿថាអញ្ចឹងនៅក្នុងប្រវត្តិសាស្ត្រពិភពលោកមនុស្សចលនាអាមែននៅក្នុងប្រវត្តិសាស្ត្រពិភពលោក ចលនាផ្លាស់ប្ដូរសង្គមពីផ្ដាច់ការឲ្យទៅ មានប្រជាធិបតេយ្យវាមិនដែលម៉ែអាណា នៅស្ងៀមដោយកម្មសខាវាអត់ដែលមានខ្ញុំមិនជឿថា អ្នកការទូតដេញទៅជួបកម្មសខានឹងចង់ឃើញកម្មសខានៅដេមាត់អត់ធ្វើអីទេអូខេដូច្នេះយើងអត់មើលឃើញថាគណៈបក សង្គ្រោះជាតិនឹងអាចមានលទ្ធភាពត្រឡប់មកវិញទេហើយអ្វីដែលយើងទៀមទាយើងទៀមទាការងារយើងទៀមទាទូនាទី5000ជាង5000ត្រឡប់មកឲ្យគណៈបកសង្គ្រោះជាតិវិញឥឡូវហ្នឹងវាដល់ពេល ចប់អាអាណត្តិ5000 7 8នាក់ហ្នឹងហើយវាដល់ពេលចប់ហើយត្រូវបោះឆ្នោតសារឡើងវិញហើយដូច្នេះហើយវាអត់មានហេតុផលណាដែលយើងត្រូវចត់បន្តចាំតទៅទៀត វាអត់មានហេតុផលណាដែលយើងត្រូវបន្តចាំតទៅទៀតយល់ទេត្រង់នឹងហើយបានខ្ញុំថា កាលណាយើងអត់ចូលនៅក្នុង កម្រិតខ្ញុំតែយើងអត់ចូលយើង ខាតធំមែនតើយើងអត់ចូលរួមការបោះឆ្នោតគឺយើងខាតធំយើង បាត់បង់មូលដ្ឋានគ្រឹះនយោបាយធំមែនតើកាលណាយើងអត់មាន ក្រុមប្រឹក្សាគុំនៅក្នុង យើងអត់មានយើងអត់មាន ក្រុមប្រឹក្សាឃុំសមាជិកក្រុមប្រឹក្សាឃុំឧទាហរណ៍ថាក្រោយបោះឆ្នោតក្រុមប្រឹក្សាឃុំឧទាហរណ៍ណាគេឲ្យគណៈបកសង្គ្រោះជាតិដំណើរការឡើងវិញក្រោយបោះឆ្នោតឃុំឧទាហរណ៍ថាគេឲ្យគណៈបកសង្គ្រោះជាតិដំណើរការឡើងវិញតើយើងមានមូលដ្ឋានគ្រឹះ យើងមានមូលដ្ឋានគ្រឹះអ្វីដើម្បីជួយពង្រឹងគណៈបកសង្គ្រោះជាតិឲ្យដំណើរការរៀបចំការបោះឆ្នោតឆ្នាំ2023នោះរៀបចំការបោះឆ្នោតជាតិឆ្នាំ2023បើយើងអត់មានក្រុមប្រឹក្សាឃុំយល់ខ្ញុំនិយាយបើសិនជាគេឲ្យគណៈបកសង្គ្រោះជាតិដំណើរការឡើងវិញក្រួយការបោះឆ្នោតក្រុមប្រឹក្សាឃុំហើយស្រាប់តែគណៈបកភ្លើងទៀនអត់បានចូលរួម នៅក្នុងការបោះឆ្នោតឃុំហើយយើងអត់មានក្រុមប្រសាឃុំទាំងអស់យើងអត់មានទេសួរថាតើអានឹងខាតធំអីយើងអត់មានក្រុមប្រសាឃុំដើម្បីចុះទៅធ្វើការរៀបចំគណៈបកសង្គ្រោះជាតិដើម្បីចូលរួមការបោះឆ្នោតក្រុមជាតិឆ្នាំ2023ឃើញខាតធំអីខាតធំណាខាតធំអានឹងចំណុចមួយលើកឧទាហរណ៍ថា គណៈបកភ្លើងសង្គ្រោះជាតិនឹងគេមិនអោយវិញចុះគេមិនអោយរហូតដល់ឧទាហរណ៍ណាគេមិនអោយរហូតដែរគណៈបកសង្គ្រោះជាតិនឹងគេអោយដំណើរការរហូតយើងអត់មានក្រុមប្រឹក្សាឃុំ ពីព្រោះយើងអត់ចូលរួមការបោះឆ្នោតអញ្ចឹងយើងអត់អាចមានអ្នកណាបោះឆ្នោតយើងក៏មិនអាចបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា សមាជិក គេហៅស្អីមើលក្រុមប្រឹក្សាខេត្តរាជធានីណាគឺក្រុមមនុស្សមួយក្រុមអាប្រៀបបានទៅនឹងគេហៅស្អីគេមើលបោះឆ្នោតអសកលអានឹងបោះឆ្នោតអសកលអានឹងដូចជាស្ថាប័ននីតិបញ្ញត្តិនៅ ក្នុងកម្រិតខេត្តអានឹងខ្ញុំប្រៀបធៀបអញ្ចឹងវាដូចជាស្ថាប័ននីតិបញ្ញត្តិក្នុងកម្រិតខេត្ត យើងអត់អាចមានអានឹងពីព្រោះយើងអត់មាន ក្រុមប្រឹក្សាគុំទៅបោះឆ្នោតឲ្យយល់ទេហើយអានឹងវាបាត់តលយៈភាពអំណាចខ្លះទៅហើយអាហ្នឹងឯងវាអត់មានតលយៈភាពអំណាចអាហ្នឹងឯងដែលគេជីសេះលែងដៃគេនឹងចាប់ផ្ដើមពីផ្ដាច់ការពីគុំពីពី អំផ្ដាច់ការទៅផ្ដាច់ការហិតទៅខ្លាំងឡើងខ្លាំងឡើងដោយសារគេ តាំងពីលើដល់ក្រមតាំងពីគណៈរដ្ឋមន្ត្រីព្រឹទ្ធសភារដ្ឋសភាខេត្តក្រុងគឺគេទាំងអស់100%ជិះសេឡែងដៃដូចឥឡូវអញ្ចឹងដល់ឥឡូវនឹងអញ្ចឹងកម្មកអ I mean ឧទាហរណ៍ថាបុគ្គលិកណាកា ធ្វើការធ្វើធ្វើកោតកម្មដល់50ថ្ងៃជាងគ្មាន អ្នកណាស្រែកមកមិននេះបើសិនជាគណៈបកសង្គ្រោះជាតិឬក៏គណៈបកភ្លើងទៀនមានមន្ត្រី នៅ ក្នុងថ្នាក់ខេត្តនៅ ក្នុងថ្នាក់ក្រុង មាន មន្ត្រី នៅក្នុងសភា ឬមួយក៏ឃុំសង្កាត់ខ្ញុំជឿថាអត់ស្ងាត់ទេខ្ញុំជឿថាអត់ស្ងាត់ទេ គេត្រូវព្យាយាមរកដំណោះស្រាយពីព្រោះគេមិនចង់ជួបប្រទះបញ្ហាដោយសារអីដោយសារមន្ត្រីភ្លើងទៀនឬក៏សង្គ្រោះជាតិដែលមានទូនាទីនៅមូលដ្ឋានហ្នឹងនឹងនិយាយនឹងនិយាយនឹងគំត្រូវពលរដ្ឋអាកន្លែងនឹងឯងដែលយើងចាប់ផ្ដើមធ្វើឲ្យមានជញ្ជីង អំណាចបើទោះបីជាវាអត់ស្មើគ្នាក៏ប៉ុន្តែ we are so much better so much better than nothing យល់ខ្ញុំនិយាយអញ្ចឹងអ្នកដែលប្រឆាំងមិនចង់ឲ្យភ្លើងទៀនចូលរួមនៅក្នុងការបោះឆ្នោតណាអ្នកទាំងអស់នឹងចង់បានអ្វីអ្វីល្អទាំងអស់ចង់បានអ្វីអ្វីឲ្យវាមានយុត្តិធម៌ រួចហើយចាំចូលហើយបើមានល្អហើយបើយុទ្ធធម៌ហើយមានគណៈបកប្រឆាំងទៅអីខ្ញុំស្ងល់ចេះបើវាល្អហើយបើវាមានយុទ្ធធម៌ហើយបើវានឹងបោះឆ្នោតយុទ្ធធម៌ហើយតើនឹងមានគណៈបកប្រឆាំងទៅអីអានោះចឹងបើវាមានយុទ្ធធម៌ហើយបើវាមានគេហៅថាអឺសមធម៌អាចទទួលយកបានវាអាចនឹងមានយុទ្ធធម៌ហើយគណៈបកប្រជាជនអាចនឹងបាត់បង់អំណាច ខ្ញុំសួរថាគេគេហៅអានឹងថាបដិការដែរគេអត់ហៅថាបដិការទេគេមិនហៅថាបដិការទេបើវាមានគណៈកម្មការជារៀបចំការបោះឆ្នោតមួយ ដែលអាចឲ្យយុតិធធឲ្យមានយុតិធធនៅក្នុងការបោះឆ្នោតណាគេអត់ហៅរបបហ្នឹងរបបបដិការទេយល់ទេហើយបើយើងចង់បានអញ្ចឹងណា អានឹងគឺយើងធ្វើអត្តឃាតខ្លួនឯងយ៉ាបើអ្នកនយោបាយគឺធ្វើអត្តឃាតនយោបាយខ្លួនឯងហើយបើប្រជាពលរដ្ឋហ្នឹងគឺដូចកែបនៅក្នុងឆ្នាំងទឹកក្តៅអញ្ចឹងចាំមើលមិនអីទេមិនអីទេបន្តិចទៀតបន្តិចទៀតមិនអីទេក្តៅប៉ុណ្ណឹងសូអូខេខែចែកក្តៅជាងហ្នឹងផងដល់ពេលភ្លើងវាឆេះពីក្រោមកាន់តែក្តៅទៅចូលមើលអត់ឃើញភ្លើងណាស្មានតែធម្មតាដល់ក្តៅទៅក្តៅទៅក្តៅទៅធំយូរយូរយូរទៅអស់ធម្មពល អស់ថាមពលក្តៅទ្រាំលេងបានលោតលេងរួយបណ្ដោយលឺវាអញ្ចឹងខ្ញុំចង់ឲ្យទាំងអស់គ្នា មើលឃើញពីសារៈសំខាន់នៃក្រមប្រសាឃុំសង្កាត់ so អត់មានក្រមប្រសាឃុំសង្កាត់អត់មានមូលដ្ឋានគ្រឹះនយោបាយអត់អាចទៅបោះឆ្នោតជ្រើសរើសឲ្យមានសមាជិក ក្រុមប្រឹក្សាខេត្តក្រុម នៅក្នុងថ្នាក់ខេត្តនៅក្នុងថ្នាក់ក្រុងបានអត់អាចទៅបោះឆ្នោតជ្រើសរើសសមាជិកប្រសិទ្ធិបានទេពីព្រោះក្រុមប្រសាឃុំគឺជាអង្គបោះឆ្នោតសម្រាប់ប្រសិទ្ធិអាហ្នឹងអាហ្នឹងគឺជាការខាត់បងមួយធំយល់ទេសម្រាប់ប្រជាធិបតេយ្យជាការខាត់បងមួយធំខ្ញុំបញ្ជាក់ម្ដងទៀត អខុសចិញ្ជីនឹងវាអាចស្មើគ្នាបានទេវាអាចមានតលយៈភាពអំណាចរវាងអ្នកប្រឆាំងនៅក្នុងភ្លើងទៀននិងរដ្ឋាភិបាលដែលកាន់អំណាចក្របក្រាប់អំណាចពេញដៃវាអត់អាចមានតលយៈភាពក៏ប៉ុន្តែវាជាឆ្អឹងទៅតឹងកវាជាឆ្អឹងទៅតឹងកសម្រាប់ក្រុមដែលព្យាយាមក្តោបក្រាប់អំណាចទាំងអស់ទៅលើខ្លួន។ ហើយប្រជាពលរដ្ឋនៅពេលណាដែលមានក្រុមប្រឹក្សាឃុំគណៈបកភ្លើងទៀនក៏ដោយឬក៏គណៈបកប្រឆាំងណាក៏ដោយនៅមូលដ្ឋានហើយដេញហ៊ានចេញមុខការពារផលប្រយោជន៍ពលរដ្ឋពេលហ្នឹងឯងពលរដ្ឋអត់បាត់ការភ័យខ្លាចមិនមែនថាបាត់ការភ័យខ្លាចទេតែចង់និយាយថាប្រជាពលរដ្ឋនឹងក្លាហានជាងមុនប្រជាពលរដ្ឋនឹងក្លាហានជាងមុន ហើយអានឹងឯងគឺជាចលនា អានឹងឯងជាចលនាផ្លាស់ប្ដូរយល់ទេសូការផ្លាស់ប្ដូរសង្គមមកវាអាចចេញពីគ្រប់ direction ទាំងអស់មានគេសួរទៅនោះ so so គណៈបកសំគ្រោះជាតិនោះ I mean គណៈបកសំរងស៊ីមិនមែនមិនធ្លាប់ចូលរួមការបោះឆ្នោតក្រុងប្រសាខុំទេគណៈបកសំរងស៊ីចូលរួមបោះឆ្នោតក្រុងប្រសាខុំកន្លងមកក៏មានការគ្រប់គ្រងប្រជាពលរដ្ឋដូច្នេះបានខ្ញុំចង់និយាយថា វាមានមូលដ្ឋានគ្រឹះនយោបាយរួចហើយហើយមកដល់ស្ថានភាពឥឡូវនេះណាវាខុសពីមុន ស្ថានភាពពេលនេះគឺខុសពីមុន ដោយផ្អែកទៅលើពិសោធន៍គណៈបកភ្លើងគណៈបកសង្គ្រោះជាតិបានទទួលគឺការបោះឆ្នោតជាងបកដាប្រទេសដែលបោះឆ្នោតទៅឲ្យគណៈបកអឺសង្គ្រោះជាតិបន្តមកការបោះឆ្នោតឆ្នាំ2017ក្រមប្រសាឃុំគណៈបកសង្គ្រោះជាតិចូលហ្នឹងគណៈបកសង្គ្រោះជាតិចូលរួមការបោះឆ្នោតហ្នឹងបាន5007ឬក៏8អាសនៈប្រជាមិនចាំ5008អាសនៈទូទាំងប្រទេស ដូច្នេះលទ្ធផលនេះណាគឺវាវាវាវាវាវាជាការចាប់ផ្ដើមប្រវត្តិសាស្ត្រថ្មីនៅក្នុងរបបនយោបាយវាជាការចាប់ផ្ដើមប្រវត្តិសាស្ត្រថ្មីនៅក្នុងរបបនយោបាយមកដល់កន្លែងហ្នឹងខ្ញុំហ៊ាននិយាយថាធ្វើឲ្យខ្ញុំអាចនិយាយបានថាគណៈបកភ្លើងទៀននឹងទទួលបានការគ្រប់គ្រងលើសគណៈបកតំនឹងស៊ីកាពីមុនវាអាចវាអាចថា ចិត្តនឹងគណៈបកសង្គ្រោះជាតិហើយបើ miracle មែនតើបើសិនជាអស្ចារ្យមែនតើអាចលើគណៈបកសង្គ្រោះជាតិផងក៏មិនដឹងដែរពីព្រោះអីពីព្រោះមនុស្សមានការឈឺចាប់ក្នុងរយៈពេលជាង4ឆ្នាំមកនេះក្នុងរយៈពេលជាង4ឆ្នាំកន្លងមកនេះព្រោះពីគណៈបកសង្គ្រោះជាតិអឺត្រូវគេរំលាយវិបត្តិច្រើនណាស់កើតនៅ ក្នុងប្រទេសកម្ពុជាជាពិសេសការប្រឈមមុខរបស់ប្រជាពលរដ្ឋលើផ្នែកជីវភាពជីវភាព អយុត្តិធម៌សង្គមហើយគេមើលឃើញកាន់តែច្បាស់ឡើងច្បាស់ឡើងច្បាស់ឡើង អំពីចរិតដឹកនាំរបស់ហ៊ុនសែននិងរបបហ៊ុនសែនមិនត្រឹមតែ នៅក្នុងចំណោមមហាជនទេសូម្បីតែនៅក្នុងគណៈបកប្រជាជនខ្លួនឯងហ្នឹងណាដែលរឿងអយុត្តិធម៌វាកាន់តែរីកធំទៅធំទៅមនុស្សក្នុងគណៈបកប្រជាជនជាច្រើនរងភាពអយុត្តិធម៌ថងនឹងឯងនិយាយថាពេលវេលាពេលវេលាពេលនេះ វាខុសពីពេលវេលាកាលមុនអញ្ចឹងបានជាអ្នកមួយចំនួននិយាយថារឿងដដែលដដែលធ្វើរឿងដដែលដែររឿងអាចដដែលតែតែពេលវេលាអត់ដដែលទេអូខេពេលវេលាវាអត់ដដែលទេដោយសារពេលវេលាវាមិនដដែលមនុស្សវាអត់គិតដដែលហ្នឹងហើយដោយសារមនុស្សវាវាខុសពីមនុស្សពេលមុនគិតពេលមុនពេលវេលាស្ថានភាពខុសពីមុនហ្នឹងហើយដេញលទ្ធផលគឺវាខុសគ្នាលទ្ធផលនឹងខុសគ្នាវាដូចគ្នាទេ ហើយគេសួរថាដល់ពេលបានការបោះដល់ពេលបានការគ្រប់គ្រងខ្លាំងស្មើនឹងគណៈបកសង្គមជាតិគេនឹងរំលាយចោលទៀតគេគេវាចង់ធ្វើមិនក៏បានហើយពួកបដិការអ្វីអ្វីគ្រប់យ៉ាងអាចកើតឡើងវាអាចអាក្រក់ជាងនឹងទៀតបណ្ដៃសួរថាបើសិនជាយើងរំពឹងទុករឿងអាក្រក់ដែលនឹងកើតឡើងហើយយើងអត់ព្រមចាប់ផ្ដើមធ្វើអីទាំងអស់ តើយើងនឹងឈ្នះហើយយើងនឹងសង្ឃឹមហ៎មិនសូនខ្ញុំគិតថាខ្ញុំគិតថាអឹមបើសិនជាបើសិនជាគណៈបកភ្លើងទៀនណាមាន សម្លេងគាំទ្រស្មើនឹងឬក៏ចិត្តស្មើឬក៏អាចលើសគណៈបកសង្គ្រោះជាតិណាវាអាចនឹងរលាយចោលវាអាចក៏ប៉ុន្តែ circumstance កលៈទេសៈនៅសេចក្តីសន្តានចុងក្រោយលទ្ធផល គឺអត់ដូចការរំលែកគណបៈសង្គ្រោះជាតិទេលទ្ធផលនឹងមិនដូចទេលទ្ធផលគឺធ្ងន់របបមួយនេះនឹងប្រឈមមុខផលអាក្រក់ធំមែនទែនបើសិនជានឹងមានការរំលាយតទៀតម្ដងទៀត អាហ្នឹងខ្ញុំគិតអញ្ចឹងហេតុអីហ៎ពីព្រោះយើងមានបទពិសោធន៍ជាមួយគណៈបកសង្គ្រោះជាតិរួចហើយហើយក៏យើងមើលឃើញថា មនុស្សដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិហើយពេលនេះដំណើរការគណៈបកភ្លើងទៀនសិតជាមនុស្សដែលលែងខ្លាចគុកសិតតែអ្នកលែងខ្លាចគុកអូខេស្មោះស្ម័គ្រ ស្មោះស្មោះស្ម័គ្រដល់កម្រិតមួយដែលហៅថាបើយើងនិយាយពីពេជ្រវិញគេឆ្នៃគេចាញ់ដូចថាវាសតទៅណាហើយទៅមុខទៀតស្ថានភាពសេដ្ឋកិច្ចស្រុកខ្មែរអត់គ្រាន់បើទេនឹងរឹតតែពិបាកទៅពិបាកទៅប្រជាជនកាន់តែពិបាកមនុស្សកាន់តែអត់បាយស៊ីហើយមនុស្សអត់បាយស៊ីលែងខ្លាចងប់ហើយខ្ញុំប្រាប់ហើយមនុស្សតែអត់បាយស៊ីលែងខ្លាចងប់ហើយស្អីក៏ធ្វើដែរដល់ពេលហ្នឹង ដល់ពេលដល់ពេលហ្នឹងបើបើគេរំលាយគណៈបកភ្លើងទៀនដែលមានកម្លាំងខ្លាំងសួរតានៅស្ងៀមសួរតាស្ថានភាពនឹងនៅស្ងៀមដោយការរំលាយគណៈបកសង្គ្រោះជាតិទេអត់ទេនៅអត់ស្ងៀមទេសមចរន្តពិភពលោកអញ្ចេះទៀតសមតែហ៊ុនសែនងាកទៅរយចិនខ្លាំងចេះទៀតកាលណាហ៊ុនសែនងាកទៅរយចិនកាន់តែខ្លាំងបាល់វានៅលើជើងអ្នកសេរី បាល់វានៅជើងដែនប្រឆាំងចង់និយាយថាគេត្រូវតែមានគេគេមានពួកមហាអំណាចត្រូវតែធ្វើឲ្យមានតលយភាពរវាងអឺអំណាចពីរគេមិនអាចអនុញ្ញាតឲ្យហ៊ុនសែននាំប្រទេសកម្ពុជាទៅរកចិនគេមិនអាចអនុញ្ញាតឲ្យបាត់បង់តលយភាពអំណាចនៅ ក្នុងប្រទេសកម្ពុជាទេ ពីព្រោះវាមិនត្រឹមតែប៉ះពាល់ប្រទេសកម្ពុជាទេ គឺវាប៉ះពាល់ដល់សន្តិសុខតំបន់ទាំងមូល។ វាអញ្ចឹងដូច្នេះហើយរឿងកម្ពុជាមិនមែនរឿងកម្ពុជាតែឯងទេយើងត្រូវមើលគ្រប់ខ្ញុំមិនចេះនយោបាយវិភាគអីក៏ប៉ុន្តែខ្ញុំអមិនរៀនមើលយូរយូរទៅវាអញ្ចឹងមែនខ្ញុំចង់និយាយថាខ្ញុំរៀនមើលយូរយូរទៅវាអញ្ចឹងមែន អាសិនចនាមានសំណួរល្អប៉ុន្តែខ្ញុំគិតថាខ្ញុំអត់ខ្ញុំអត់អាចឆ្លើយបានទេខ្ញុំចង់ឲ្យចនា live ឲ្យឆ្លើយសំណួរហ្នឹងបកស្រាយសំណួរហ្នឹង I think គាត់បើជាងខ្ញុំខ្ញុំមិនហ៊ានឆ្លើយសំណួរហ្នឹងចាខ្ញុំអត់ហ៊ានឆ្លើយខ្ញុំខ្ញុំចង់ឲ្យចនាអឺ live រួចឲ្យបកស្រាយទៅហើយខ្ញុំចង់ស្ដាប់វិញអូខេពីព្រោះខ្ញុំខ្ញុំមែនតើនៅខ្ញុំខ្ញុំមានទស្សនៈផ្ទាល់ខ្លួនហើយ អាចថាមិនអាចយល់ជំរឿចិត្តរបស់អ្នកសួរហ្នឹងណាអញ្ចឹងហើយខ្ញុំ only អាចនិយាយអ្វីដែលខ្ញុំគិតហ្នឹងហើយខ្ញុំមិនអាចខ្ញុំអត់ហ៊ានឆ្លើយសំណួរហ្នឹងឯងហ្នឹងប៉ុន្តែខ្ញុំដឹងថាការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាបើសិនជាខ្ញុំមិនច្រឡំទេមានពីរការបោះឆ្នោតដោយការបោះឆ្នោតដោយផ្ទាល់និងការបោះឆ្នោតដោយប្រយោលបោះឆ្នោតដោយផ្ទាល់គឺបោះឆ្នោតសភាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រគឺប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសអឺ ប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោតជ្រើសរើសគណៈបកដេញខ្លួនឯងគ្រប់គ្រងហើយនឹងបោះឆ្នោតប្រយោលនឹងឧទាហរណ៍ដូចជាបោះឆ្នោតប្រសិទ្ធិគឺប្រជាពលរដ្ឋអត់ទៅបោះឆ្នោតទេ គឺក្រមប្រសាឃុំជាអ្នកបោះឆ្នោតអញ្ចឹងណាថងនឹងឯងដែលវាសំខាន់ គឺក្រមប្រសាឃុំប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសសមាជិកសភាហ្នឹងគេហៅថាបោះឆ្នោតជាតិ ោះឆ្នោត ជ្រើសរើសសមាជិកសភាប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់ហើយក្រុមប្រឹក្សាគុំសង្កាត់ហ្នឹងត្រូវបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុងហើយក្រុមប្រឹក្សាគុំសង្កាត់ដដែលហ្នឹងនឹងជ្រើសរើសសមាជិកប្រសិទ្ធភាពបោះឆ្នោតជ្រើសរើសសមាជិកប្រសិទ្ធភាពដែលជ្រើសបោះឆ្នោតមិនផ្ទាល់បងប្អូនឃើញឃើញឃើញទូនាទីសំខាន់នេះអាហ្នឹងខ្ញុំនិយាយតែនៅក្នុងការ រៀបចំនីតិបញ្ញត្តិនៅ ក្នុងថ្នាក់ខេត្តហើយនិងថ្នាក់ជាតិទេដែលក្រមប្រឹក្សាឃុំសង្កាត់ហ្នឹងមានតួនាទីអញ្ចឹងគឺមានតួនាទីធ្វើឲ្យមាន ធ្វើឲ្យរៀបខ្ញុំចាត់ទុកអ្នកទាំងឡាយដែលត្រូវបានបោះឆ្នោតជ្រើសរើសហ្នឹងឲ្យទៅជាសមាជិកក្រុមប្រឹក្សារាជធានីក្រុងហ្នឹងខ្ញុំចាត់ទុកថាជាជាអង្គនីតិបញ្ញត្តិជាអង្គនីតិបញ្ញត្តិឬក៏សភាថ្នាក់ខេត្តយល់ខ្ញុំទេសភាថ្នាក់ខេត្ត អូខេដូច្នេះហើយក្រុមប្រឹក្សាឃុំនឹងមានតួនាទីសំខាន់ណាបើយើងនិយាយអំពីអឺប្រព័ន្ធអឺ what's that called អឺ what's that called ប្រព័ន្ធធូតពិនិត្យអឺធូតពិនិត្យប្រតិបត្តិការរបស់ខេត្ត អឺនិយាយរួមគឺធ្វើឲ្យមានតលយៈភាពណាអឺខ្ញុំអត់បានអាន ច្បាប់ស្ដីពីការការបង្កើតក្រុមប្រឹក្សារាជធានីនឹងក្រុងប៉ុន្តែតាមខ្ញុំយល់អញ្ចឹងខ្ញុំយល់អញ្ចឹងគឺខ្ញុំយល់ថា វាជាសភាធនៈខេត្តដែលគេបោះឆ្នោតជ្រើសរើសហើយពួកអ្នកទាំងអស់ហ្នឹងទៅអង្គុយប្រជុំជាមួយហ្នឹងយល់ចឹងណាពួកអ្នកទាំងអស់ហ្នឹងគឺទៅអង្គុយប្រជុំជាមួយហ្នឹងអ្នក check sandal យ៉ា checks and balance ពួកអ្នកទាំងអស់ហ្នឹងគឺអង្គុយប្រជុំជាមួយនឹងចង្វាយខេតចង្វាយខេតដែលតែងតាំងដោយកាលមុនក្រសួងមហាផ្ទៃឥឡូវអនុក្រឹត្យទាំងអស់ហើយហ្នឹងហើយចង្វាយខេតដែលតែងតាំងដែលជាខ្សែបណ្ដោយរបស់រដ្ឋាភិបាលចង្វាយខេតជាខ្សែបណ្ដោយរបស់រដ្ឋាភិបាលក្រមប្រឹក្សារាជធានីខេត្តក្រុងដែងបោះឆ្នោតដោយ សមាជិកឃុំសង្កាត់ទៀតវាជា វាជាខ្សែតតឹងវាជាប្រតិភូរបស់ពលរដ្ឋដែលបញ្ជូនខ្ញុំនិយាយឲ្យងាយយល់វាជាប្រតិភូរបស់ប្រជាពលរដ្ឋដែលបញ្ជូនឲ្យទៅធូតពិនិត្យការអនុវត្តរបស់ខេត្តយល់ខ្ញុំទេរបស់ខេត្តគឺក្រុមប្រឹក្សាឃុំនឹងឯងជាអ្នកបោះឆ្នោតជ្រើសរើសមនុស្សទាំងអស់ហ្នឹងទៅធ្វើការជាមួយនឹងខេត្តដូច្នេះក្រុមប្រឹក្សាឃុំសំខាន់ណាស់យល់ទេ ហើយបើយើងមិនចូលរួមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាគុំគឺយើងបាត់ឱកាសមួយធំបាត់ឱកាសធ្វើឲ្យមានកញ្ជីងស្អីខ្ញុំដឹងអង់គ្លេសឆេនបានលិនខ្មែរថាម៉េចតលយៈភាពតលយៈភាពអំណាចរវាងពលរដ្ឋនិងរដ្ឋាភិបាលរវាងនីតិបញ្ញត្តិនិងនីតិប្រតិបត្តិ បើសិនជា យើងមានក្រុមប្រឹក្សាឃុំ យើងបោះឆ្នោត ជ្រើសរើសបានសមាជិកព្រឹទ្ធសភាឧទាហរណ៍ថាយើងបាន3000ឃុំសង្កាត់ឧទាហរណ៍ណាយើងបាន3000ឃុំសង្កាត់គណៈបកភ្លើងទៀនបាន3000ឃុំសង្កាត់ស្រាប់តែយើងទៅបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភាយើងបានច្រើនដែរខ្ញុំមានថាទេខ្ញុំមានថាប្រហែលខ្ញុំអត់ដឹងរូបមន្តគេប៉ុន្តែឧទាហរណ៍ថា30នាក់ ឧទាហរណ៍ថាអញ្ចឹងជ្រើសសមាជិកព្រឹទ្ធសភាបាន30នាក់ឧទាហរណ៍30នាក់ហ្នឹងអាចធ្វើផ្ជុះនៅក្នុងព្រឹទ្ធសភាបានបើទោះបីជាបើទោះបីជាតុល្យភាពអំណាចវាអត់ស្មើគ្នាខាងគេទៅធ្ងន់ជាងដោយសារគេខ្លាំងជាងក៏ប៉ុន្តែ30នាក់គឺអាចធ្វើបានហើយ30នាក់ហ្នឹងមានតួនាទីតំណាងឲ្យប្រជាពលរដ្ឋយល់ទេឥឡូវខ្ញុំលើកឧទាហរណ៍ ប្រជាពលរដ្ឋកោតតកធ្វើកោតកម្មជាង50ថ្ងៃអត់មានដំណោះស្រាយបើសិនជាមាន សមាជិកព្រឹទ្ធសភាខាងគណៈបកភ្លើងទៀនមានវត្តមានណាឬក៏សមាជិកក្រុមប្រឹក្សាឃុំគណៈបកភ្លើងទៀនមានវត្តមានណាអ្នកទាំងអស់ហ្នឹងប្រជាពលរដ្ឋទាំងអស់ហ្នឹងដែលធ្វើបាតកម្មកោតកម្មជាង50ថ្ងៃហ្នឹងអត់ឯកោទេអត់ឯកោទេយល់ទេ ពីព្រោះខ្ញុំមានការជឿជាក់ទៅលើស្មារតីឆន្ទៈរបស់មនុស្សនៅ ក្នុងគណៈបកភ្លើងទៀនតែចូលទៅគឺធ្វើសកម្មភាពគឺបំរើប្រជាពលរដ្ឋគឺបំរើប្រជាពលរដ្ឋអ្នកទាំងអស់គ្នាលេងខាច់គុកឯងគឺត្រូវតែបំរើប្រជាពលរដ្ឋបើមិនបាន100នាក់បើមិនបាន100ទេយ៉ាងហោចណាស់ក៏70នាក់ដែរ វាមានហើយមនុស្សមិនល្អវាមានអីវាមិនយើងមិនបានរើសឲ្យបាន100%ក៏ប៉ុន្តែយើងនឹងមានអ្នកទាំងអស់នោះនឹងប្រើប្រាស់ទូនីតិក្រមប្រសាឃុំទូនីតិសមាជិកក្រមប្រសារាជធានីនិងខេត្តទូនីតិព្រឹទ្ធសមាជិកទៅការពារប្រជាពលរដ្ឋយល់ខ្ញុំនិយាយអានឹងហើយអានឹងហើយចលនាផ្លាស់ប្ដូរចលនាផ្លាស់ប្ដូរ ដេញផុសចេញពីក្នុងប្រព័ន្ធក្នុងប្រព័ន្ធរត់មកវិញចលនាផ្លាស់ប្ដូរដេញចេញពីក្នុងប្រព័ន្ធរត់មកវិញហើយវាមានចលនាផ្លាស់ប្ដូរមកក្រមទៀតដេញចេញពីអង្គការសង្គមស៊ីវិលវាមានចលនាផ្លាស់ប្ដូរមកក្រមទៀតដេញចេញពីប្រជាពលរដ្ឋខ្លួនឯងតាមរយៈអីតាមរយៈវប្បធម៌ភាវូបនីយកម្មម្នាក់ម្នាក់មានអ៊ីនធឺណិតរៀងខ្លួនទូរស័ព្ទគ្រប់ដៃ មើលគេទៅស្រុកគេទៅគេរីកចម្រើនប៉ុណ្ណាមានចិត្តចង់បានដូចគេដែរអានឹងហើយផ្លាស់ប្ដូរយល់ទេត្រង់នឹងហើយគេចង់ធ្វើអាច្បាប់ស្អីគេស្អីច្បាប់ស្អីគេច្រកអ៊ីនធឺណិតតែមួយណាច្រកច្រកច្រកចេញចូលតែមួយណាគេចង់ធ្វើហ្នឹងដោយសារអីគេចង់ទប់ស្កាត់នៅអ្វីដែលអាចផ្លាស់ប្ដូរផ្នត់កំណត់របស់ប្រជាពលរដ្ឋគេទប់អត់ឲ្យដូច ដោយកូរ៉េខាងជើងអញ្ចឹងគេគេគេកាត់ប្រជាពលរដ្ឋចេញពីពិភពលោកខាងក្រៅហ្មងហើយអាអ៊ីនធឺណិតហ្នឹងសំខាន់ណាស់ណាបងប្អូនបើយើងបើយើងគិតបើយើងអត់គិតឲ្យដល់ទេណាយើងគិតថាវាធម្មតាធម្មតាប៉ុន្តែអានេះណាបដិវត្តនៅលើពិភពលោកច្រើនណាស់ជនផ្ដាច់ការធ្លាក់ពីអំណាចគឺដោយសារអាអ៊ីនធឺណិតហ្នឹងឯងយល់ទេដោយសារអ៊ីនធឺណិតហ្នឹងឯង ចឹងគាត់ថាកុំចង់លេងមួយអាមេរិកកាំងកុំចង់លេងមួយអាមេរិកកាំងឬក៏ប្រទេសមហាអំណាចដែលគេបង្កើតអញចេះចេះមកណាអញចេះចេះមិនមែនលេងសើចទេបងប្អូនខ្លាំងណាស់ហើយវាដូរដោយស្ងៀមស្ងាត់វាដូរដោយស្ងៀមស្ងាត់យើងមិនបាញ់និយាយអីទេយើងនិយាយតែ Starbucks Pizza McDonald Pizza Pizza McDonald ស្អីគេដូណាត់មើលតកែដូណាត់នៅក្នុងនេះដែរដូណាត់របស់អស់ហ្នឹងណាក៏ក៏ផ្លាស់ប្ដូរក៏ផ្លាស់ប្ដូរមនុស្សនៅក្នុងរបៀបមួយផ្សេងផ្លាស់ប្ដូរអីគេផ្លាស់ប្ដូររបៀបរស់នៅរបៀបហូបចុកកាលណាផ្លាស់ប្ដូររបៀបរស់នៅរបៀបហូបចុកណាមនុស្ស demanding demanding គឺមនុស្សទាមទារ ទៀមទា upgrade ខ្លួនឯងទៀមទា update ខ្លួនឯងតើ update អីគេបងប្អូនលុយលុយហើយអីគេត្រូវការការងារធ្វើតើធ្វើការបានបានលុយចុះបើសិនជារត់រត់ចោលមួយទៀតនេះការពៀថកែហើយសម្រាប់ឆ្នាំងបាយរបស់បុគ្គលិកកម្មករនេះអារត់ចោលមួយទៀតអញ្ចឹងអញ្ចឹងមានសមត្ថភាពបង្កើតការងារឲ្យប្រជាជនទេអត់ហើយតែមនុស្ស មនុស្សជាពិសេសយុវជនណាកាលណាអត់បានអ្វីដេញខ្លួនឯងសុបិនចង់បានកាលណាអត់បានអ្វីដេញខ្លួនឯងអឺខ្លួនឯងអឺដូចថាត្រូវការយុវជននៅអត់សុខទេយុវជនគឺនៅអត់សុខទេ you know ប៉ុន្តែវាអាចមានជំរឿ យុវជនខ្លះនៅមិនសុខទៅចងកស្លាប់ខ្លួនឈួតមែនតើយុវជនខ្លះនៅមិនសុខទៅលុតទឹកស្លាប់ខ្លួនយុវជនខ្លះនៅមិនសុខរត់ចោលពេលមិនរត់ចោលទេសំទោសគឺភៀសខ្លួនទៅក្រៅប្រទេសដើម្បីរកការងារធ្វើនៅក្រៅប្រទេសរួចហើយផ្ញើលុយទៅស្រុកខ្មែរយុវជនខ្លះទៀតចូលរួមនៅក្នុងអង្គការសង្គមស៊ីវិលការពារបរិស្ថានអីអីចឹងទៅ which is ផ្លូវដែលត្រឹមត្រូវផ្លូវដែលត្រឹមត្រូវចូលរួមកន្លែងដែលត្រឹមត្រូវ វាខុសពីអ្នកដែលទៅស្លាប់ខ្លួនទៅប្រើគ្រឿងញៀនណាទៅប្រើគ្រឿងញៀនដូច្នេះបើយើងនិយាយអំពីសង្គមយើងវាវាមានភាពស្មុគស្មាញហើយរបៀបនៅក្នុងការផ្លាស់ប្ដូរសង្គមវាមានច្រើនបែបវាមានច្រើនធឺវាអាចចេញពីគ្រប់ជ្រុងទាំងអស់នៅក្នុងសង្គមហើយខ្ញុំចាត់ទុកថា ការតស៊ូនយោបាយគឺជាជ្រុងមួយនៃការផ្លាស់ប្ដូរសង្គមចេញពីប្រព័ន្ធគ្រប់គ្រងរដ្ឋ ចេញពីប្រព័ន្ធគ្រប់គ្រងរដ្ឋអញ្ចឹងបានខ្ញុំថាយើងចាញ់យើងច្បាស់ជាចាញ់បើយើងអត់ធ្វើអីសោះគេនិយាយថាចូលរួមធ្វើអីបោះឆ្នោតធ្វើអីបើចាញ់មិនដែលហ្នឹងអត់ទេអត់ទេចាញ់គឺមានផ្លូវមួយគាត់បើយើងអត់ធ្វើតែអីទាំងអស់អាហ្នឹងគឺចាញ់ហើយដេកសុធរចងមុងសុធរអហិង្សា ជួបទូតហើយអត់ធ្វើអីទាំងអស់នាំគ្នាដើរលេងនៅកពតហែទឹកលេងសบายទៅហ៎ដល់ម៉ោងឡើងតឡាការឡើងទៅអាហ្នឹងហើយចាញ់យល់ទេតែបើយើងចូលទៅយើងធ្វើអានេះយើងអត់ចាញ់ធ្វើអីក៏ដោយខ្ញុំលើកឧទាហរណ៍ពេលខ្លះយើងត្រូវឲ្យ credit គេដែរយើងមិនមែនថាគេ on រហូតទេឧទាហរណ៍ថាក្រុមលោកយ៉ាងសាំងកុមារឧទាហរណ៍ណា ក្រុមរូបចង់សង្គមគាត់បានក្រុមប្រឹក្សាឃុំប្រមាណឃុំអីដែរគាត់បានសមាជិកក្រុមប្រឹក្សាឃុំប្រមាណអ្នកដែរបើសិនជាក្រុមប្រឹក្សាឃុំរបស់គាត់ធ្វើការបំរើផលប្រយោជន៍របស់សហគមន៍ពិតប្រាកដធ្វើការបំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋពិតប្រាកដយ៉ាងហោចណាស់គាត់បានបដូរកលែងតូចមួយនៅក្នុងសង្គមយើងយ៉ាងហោចណាស់គាត់បានចូលរួមផ្លាស់ប្ដូរ កលែងទូចមួយនៅក្នុងសង្គមរបស់យើងបើទោះបីជាគាត់អត់បានចូលរួមផ្លាស់ប្ដូរសង្គមទាំងមូលក៏ដោយគាត់ចូលរួមបដូរកលែងទូចមួយយើងត្រូវតែឲ្យ credit ណាយើងត្រូវតែឲ្យ credit ខ្ញុំមិនថាគេ on ទេ you know ប៉ុន្តែសួរថាបើសិនជាអ្នកទាំងអស់សួរថាអ្នកទាំងអស់ហ្នឹងណាប្រហែល100ឆ្នាំទៀតបានអាចឈ្នះគណៈបព្វជិជនទៅអត់រួចទេដោយសារអី ដោយសារអ្វីដែលពួកគាត់ធ្វើហ្នឹងវាអត់អាចស្រូបបានយកបេះដូងរបស់ប្រជាពលរដ្ឋហើយកាលណាចលនានយោបាយមួយมันអាចស្រូបយកបេះដូងរបស់ប្រជាពលរដ្ឋទេណាមនុស្សអត់ចូលរួមអត់អាចឈ្នះហើយនៅតែទូអញ្ចឹងនៅតែទូនៅតែប៉ុណ្្នឹងអូខេនៅតែទូនៅតែប៉ុណ្្នឹងឯងចូលរួមផ្លាស់ប្ដូរសង្គមមែនក៏មិនតែចំណែកតូចមួយ ប៉ុន្តែខ្ញុំចង់និយាយថាទោះបីទូចប៉ុណ្ណាក៏ដោយឲ្យតែយើងធ្វើយល់ទេទូចប៉ុណ្ណាក៏ដោយឲ្យតែយើងធ្វើនេះអាអ្នកដែលគិតថាចាញ់គេដដែលនឹងធ្វើទៅអីអានឹងហើយដែលចាញ់យល់ទេអានឹងហើយដែលចាញ់ចាញ់គេដដែលធ្វើទៅអីមិនក៏បន្តវ៉ាឲ្យមានគោចបោឯករាជ្យសិន បើគោចូលបោះឯករាជ្យហើយគេលែងហៅអានឹងផ្ដាច់ការបាត់ហើយយល់ទេបងប្អូនខ្ញុំយល់ខ្ញុំនិយាយយល់ខ្ញុំនិយាយអត់ you get my point បើអានឹងឯងវាមានគោចូលបោះឯករាជ្យគេលែងហៅវាផ្ដាច់ការហើយអន្តរជាតិក៏គេលែងខ្វល់អន្តរជាតិក៏គេលែងទៀនទាអន្តរជាតិក៏គេលែងឆ្កោតទោដែរតែវាមិនអាចយល់ទេមិនអាចទេអញ្ចឹងអ្វីដែលគណៈបកភ្លើងទៀនត្រូវធ្វើគឺចូលទៅប្រយុទ្ធដដើម មិនមែនទៅប្រកួតទេអានេះខ្ញុំចង់និយាយខ្ញុំបើប្រើពាក្យយើងឲ្យច្បាស់លាស់មែនទេណាអានេះអត់ប្រកួតទេអានេះចូលទៅបញ្ញៃទៅដើមយកហ្មងអានេះចូលទៅបញ្ញៃទៅដើមយកយកបានប៉ុណ្ណាកម្លាំងខ្លាំងប៉ុណ្ណាយកបានប៉ុណ្ណាយកប៉ុណ្ណឹងបញ្ញៃមកបានប៉ុណ្ណាហើយចាំគិតទៀតអានោះវាអញ្ចឹងវាចូលទៅដល់ដំណាក់កាលមួយដែលយើងសម្រាប់ខ្ញុំឯណាសម្រាប់ខ្ញុំវាចូលទៅដល់ដំណាក់កាលមួយដែលយើងសឹងថាមិនបាច់និយាយពីច្បាប់ទេកុំនិយាយពីច្បាប់ឡើយនិយាយអារឿងច្បាប់ហ្នឹងហ៎ ឡើយនិយាយច្បាប់ហ្នឹងបងប្អូនមើលមើលអង្គការសង្គមស៊ីវិលអង្គការសង្គមស៊ីវិលតវ៉ាតវ៉ាតវ៉ារួចហើយចេញច្បាប់ប្រៃនិយាយនៅតែនិយាយចឹងច្បាប់អង្គការសង្គមស៊ីវិលចេញច្បាប់គណៈបកនយោបាយចេញច្បាប់ស្អីគេច្បាប់សម័យស្អីអឺច្បាប់អឺច្បាប់ សហជីពចេញហើយហើយហើយចេញចេញអាច្បាប់អ៊ីនធឺណិតនេះទៀតសេកនៅតែសេកច្បាប់ចេញនៅតែចេញហើយបើយើងយកអាហ្នឹងយកមកដាក់នៅពីមុខយើងរួចហើយយើងគិតថាអើយអញទៅប្រកួតមិនឈ្នះគេបើច្បាប់វាម្លឹងម្លឹងហ្នឹងហើយបើអាញាធននៅលើដៃវាទាំងអស់ហ្នឹងវារៀបចំចាត់ចែងទាំងអស់ហ្នឹងហើយចុះអញធ្វើមិនឲ្យឈ្នះគេអើបើយើងគិតអញ្ចឹងដែរលំបាច់ទេទៅបាច់ធ្វើនយោបាយ គេធ្វើយោបាយគេទៅប្រឆាំងជាមួយនឹងអាបបាបបាហ្នឹងតែគេធ្វើយោបាយគេដើម្បីធ្វើការងារបបាហ្នឹងតែហើយបើថាចាំឲ្យអេអេស្រួលទាំងអស់ហើយទៅប្រកួតធ្វើអីបើចាំឲ្យអេស្រួលទាំងអស់មិនគេហៅអាហ្នឹងបដិការប្រជាជនមិននាំគ្នាទៅបោះឆ្នោតឲ្យគណៈបកប្រជាជនអស់ហើយបើគណៈបកប្រជាជនធ្វើល្អមានច្បាប់ល្អអនុវត្តច្បាប់ល្អតាមដែលយើងចង់បានណាគណៈបកប្រជាជនវាលែងប្រកាយគណៈបព្វជិជនដឹកនាំប្រទេសល្អប្រជាជននាំគ្នាបោះឆ្នោតគណៈបព្វជិជនបាច់ទៅប្រកួតមួយគេទៅអីយើងរស់មួយគេដែរទៅ យល់ខ្ញុំនិយាយយល់ខ្ញុំនិយាយអត់ I don't understand មនុស្សដែលញ៉ាមនុស្សដែលញ៉ាឃើញពិបាកហើយថាទៅអត់រួចរួចហើយកុំទៅគំនិតសុញចង់និយាយចាអូយពិបាកខ្ញុំឈ្នះគេទេឡើងទៅធ្វើអីប៉ុន្តែត្រូវដឹងចេះបងប្អូនដឹងថាប្រជាធិបតេយ្យ ដើរដល់ផ្លូវទល់អូខេចាំពាក្យខ្ញុំមួយម៉ាត់តាពេលនេះវេលានេះប្រជាធិបតេយ្យដើរដល់ផ្លូវទល់វាមិនមែនជាពេលដែលយកច្បាប់យកមកធ្វើបណ្ឌិតសាឡើងវិញទេវាគឺជាពេលដែលរត់ចូលហើយទៅដដើមយកអ្វីដែលយើងអាចដដើមមកបាន អស់សមត្ថភាពអស់កម្លាំងកាយកម្លាំងចិត្តដដើមបានប៉ុណ្ណាយកប៉ុណ្ណឹងវាជាផ្លូវតល់ អត់បីយើងយើងត្រូវសារភាពថានឹងជាផ្លូវតល you know ហើយដូចមានអ្នកខ្លះនិយាយថាអូយុទ្ធសាស្ត្រ interrupt យុទ្ធសាស្ត្ររំខាន រំខានចេះរំខានចុះយកភូមិមកធ្វើជាឧទាហរណ៍ខ្ញុំចង់និយាយថាអញ្ចេះប្រជាជនភូមិណាកន្លងមកធ្វើសកម្មភាពខ្លាំងជាងប្រជាជនខ្មែរទៀតនៅ ក្នុងប្រទេសរបស់គេណានៅក្នុងប្រទេសរបស់គេភូមិប្រជាជនភូមិធ្វើធ្វើសកម្មភាពខ្លាំងណា ហើយអាស៊ានណាសង្កថាកាត់កាលភូមិចោលប៉ុន្តែមកដល់រងៃនេះមកដល់រងៃនេះតើស្ថានភាពភូមិទៅជាមិនយ៉ាងបបាក់ហើយធ្ងន់ជាងមុនទៀតភាពធៀបជាមួយនឹងប្រទេសកម្ពុជា ដែលនៅមាន ចំណងការទូតល្អប្រសើរនៅ ក្នុងប្រទេសជាច្រើនដែលមាន ប្រសើរជាងភូមិមាឆ្ងាយចំណងការទូតជាមួយបរទេសប្រសើរជាមួយនឹងភូមិមាឆ្ងាយហើយអ្វីដែលហ៊ុនសែនធ្វើដាក់បបប្រឆាំងអាស៊ានអត់មានបានចាត់វិធានការលើកលូកដៃជួលទេមានឯកសភាពការវាស្រាលជាងយល់ទេរួចហើយមកធ្វើ interrupt strategy នឹងទៅរួចដែរទៅរួចដែរវាទៅអត់រួចសម្រាប់ខ្ញុំខ្ញុំថាវាទៅអត់រួចខ្លាំងមែនតើគឺដោយសារពលរដ្ឋអត់ចូលរួម ពលរដ្ឋខ្មែរអត់ចូលរួមទេណាហេតុអីបានប្រជាពលរដ្ឋអត់ចូលរួមហេតុអីពីព្រោះมันមាន អ្នក ដឹកនាំដែលពួកគាត់ទុកចិត្តប្រជាពលរដ្ឋខ្មែរនឹងចូលរួមបើសិនជាកម្មសខាឬក៏សំរងស៊ីអ្នកសេកប៉ុនប្រហែលលោកគ្រូរងឈុនណាជាប់គុកមួយទាំងមូលក្មេងៗទៅបាតកម្មតវ៉ារហូតដល់ក្មេងៗជាប់គុកទៀត ប្រជាជនខ្មែរជិះម៉ូតូកាត់តឡាការងាកឆ្វេងមើលងាកស្ដាំមើលនៅក្នុងចិត្តណាអាណិតនៅក្នុងចិត្តយល់អំពីថាអយុត្តិធម៌នៅក្នុងចិត្តយល់នៅក្នុងគោះក្បាលយល់អំពីសង្គមប៉ុន្តែគាត់គាត់អត់ចូលរួមហេតុអីសួរគាត់មើលហេតុអីធ្វើមិនឈ្នះគេដែរអូយធ្វើមិនឈ្នះគេទេងើបមួយវាយមួយធ្វើងើបពីរវាយពីរធ្វើមិនឈ្នះគេទេដូចអញ្ចឹងអត់ហ៊ានអត់ហ៊ានចូលរួមប្រជាជនខ្មែរ ប្រជាជនកអត់ទុកចិត្តខខអត់ទុកចិត្តក ទេបើអញចេញតែម្នាក់ឯងអាមួយនោះវាមិនចេញអញមិនជាប់គុកតែឯងនៅក្នុងគុកក្បាលគឺគិតអញ្ចឹងថងនឹងហើយដែលវាអត់សោគ្នាយល់ទេខ្លាចផងអត់ទុកចិត្តគ្នាផងហើយអត់មានមេដឹកនាំដែលសំខាន់ដឹកនាំចលនានឹងផងអញ្ចឹងវាទៅអត់រួចទេវាទៅអត់រួចទេ អត់អាចធ្វើដូចភូមិមាកើតទេប្រជាជនខ្មែរមិនដូចប្រជាជនភូមិមាប្រជាជនភូមិមាគេចេះដឹកនាំខ្លួនឯងទី1ទី2គេមានចិត្តនិយមគេខ្ពស់ប្រជាជនភូមិមា មានកំណត់ចិត្តនិយមគេខ្ពស់ហើយគេក្លាហានណាគេដឹកនាំខ្លួនឯងមិនបាច់មានមេទេ មេគេតានេះហ្នឹងនេះឲ្យតែមានឲ្យតែពិតឲ្យតែក្រុមឬក៏ចលនាមួយនេះស្រីប្រៅគេទៅជុំគ្នាព្រាមគេអត់ចាំបាច់ឲ្យមានមេចុះទៅដឹកនាំផ្ទាល់នៅមូលនៅនឹងនឹងនឹងនឹងកន្លែងហ្នឹងផងណាមេគេដែលលាក់ខ្លួនគេស្រែកចេញទៅរុនក្តារមកតាមអ៊ីនធឺណិតព្រោះអញ្ចឹងហើយបានជាពួកយោធាបិទអ៊ីនធឺណិតទាំងអស់ វាបិទអ៊ីនធឺណិតទាំងអស់អត់ឲ្យអត់ឲ្យមានអត់ឲ្យមានការបង្ហោះកន្លែងជួបជុំគ្នាផ្ដល់ព័ត៌មានឲ្យគ្នាគឺអត់វាខុសគ្នាឆ្ងាយប្រជាជនភូមាខុសពីប្រជាជនខ្មែរដែលអត់អត់អាចធ្វើអញ្ចឹងបានអញ្ចឹងអ្វីដែលខ្មែរយើងអាចធ្វើបានណាគឺដូចខ្ញុំថាអញ្ចឹងចូលទៅប្រកួតដដើមឲ្យអស់សមត្ថភាព ពូជហើយយកអ្វីដែលយើងទៅដើមបានហ្នឹងធ្វើជាដើមទុនធ្វើជាដើមទុនដើមទុនតវ៉ាការពៀផលប្រយោជន៍នៅទីកន្លែងនៅទីកន្លែងនៃខ្លួនឯងធ្វើការការពៀផលប្រយោជន៍នៅទីកន្លែងហ្នឹងបំរើប្រជាពលរដ្ឋនៅទីកន្លែងហ្នឹងឲ្យអស់សមត្ថភាពថ្នាក់ឃុំ ការពារប្រជាជនផលប្រយោជន៍នៅឃុំថ្នាក់ខេត្តការពារផល ប្រយោជន៍ប្រជាពលរដ្ឋថ្នាក់ខេត្តថ្នាក់ជាតិការពារផល ប្រយោជន៍ប្រជាពលរដ្ឋថ្នាក់ជាតិយល់ហើយប្រជាពលរដ្ឋកុំនិយាយប្រជាពលរដ្ឋខ្ញុំប្រាប់នៅប្រជាជនខ្មែរនៅពេលដែលប៉ះពាល់ផលប្រយោជន៍របស់គាត់ខ្ញុំលើកឧទាហរណ៍រឿងដី បើគេទៅប្លន់ដីគាត់ប៉ះចំដីគាត់គាត់ឈឺចាប់ហើយរួចហើយបើមានមនុស្សម្នាក់ឬក៏ពីរនាក់ដែលក្រុមប្រឹក្សាឃុំសង្កាត់នឹងហ៊ានតែដឹកនាំធ្វើបាត់ប្រកម្មប្រឆាំងទាមទាររឿងដីនឹងមើល80%ឈ្នះ80%ប្រជាជនឈ្នះយល់ក៏ប៉ុន្តែប្រជាជនទឹកភ្នែករងថ្ងៃហ្នឹងដោយសារអី ដោយសារយំតែយំទៅទៅរកថ្នាក់ខេត្តក្រុមប្រឹក្សាឃុំគណៈបព្វជិជនវាអត់ហ៊ានចេញមកវាអត់ប៉ះពាល់ផលប្រយោជន៍វាអត់ហ៊ានចេញមកអត់ហ៊ានចេញមុខដល់ស្រែប្រជាជនឬហើយរឿងអីចេញមុខបើខ្លួនឯងនឹងវាយត្រាទទួលស្គាល់ដីធ្លីអាចោប្លន់ដីខ្លួនឯងសញ្ញេសញ្ញេទទួលស្គាល់លក់លក់ដូរដីធ្លី របស់ប្រជាពលរដ្ឋដែលអាស្រ័យផលឡើងឡាអញ្ចឹងទៅគ្រឿងអីហ៊ានចេញមុខទៅការពារប្រជាពលរដ្ឋកើតអត់ហ៊ានចេញទេហើយអានឹងអញ្ចឹងទៅដូច្នេះចូលរួមបោះឆ្នោតគឺជារឿងសំខាន់ហើយអញ្ចឹងខ្ញុំចង់ឲ្យអ្នកដែលមានទស្សនៈប្រឆាំងណាគិតសារឡើងវិញគិតសារឡើងវិញអត់ចូលរួមបានអីមក ហើយបើមិនយករួមធ្វើអីទៀតបានអីមកខ្ញុំសួរចេះបានប្រយោជន៍អីសម្រាប់សង្គមសម្រាប់ប្រជាពលរដ្ឋយើងមិនចូលពីព្រោះយើងគិតថាយើងមិនអាចឈ្នះយើងមិនចូលពីព្រោះយើងគិតថាវាអត់យុត្តិធម៌ចុះហេតុអីបានជាយើងមិនគិតថាទោះបីវាមិនយុត្តិធម៌ក៏យើងនឹងបានក៏យើងនឹងដៅបានមកខ្លះដែរ វាអត់យុទ្ធធម៌ប៉ុន្តែយើងនឹងដណ្ដើមបានមកខ្លះហើយយើងយកអាខ្លះហ្នឹងអាដណ្ដើមបានមកហ្នឹងទៅបំពេញទូនីតិឲ្យមានប្រសិទ្ធភាពហើយកាលណាយើងធ្វើការចង់ឬមិនចង់គឺវាត្រូវតែមានជញ្ជីងអំណាចឯងកាលណាយើងទទួលបានការបោះឆ្នោតពីវិជាបរិយយើងធ្វើការប្រកបវាត្រូវតែធ្វើឲ្យមានជញ្ជីងអំណាចឯង ចង់មិនចង់ទោះបីជាធំជាងយើងពិតមែនប៉ុន្តែវាមុននឹងចាញ់អានឹងរួចហើយវាឆ្លាក់ចិត្តងាប់ឆ្លាក់កកចិត្តងាប់គេថាបលាក្នុងកែវភ្នែកឬក៏ឆ្អឹងទៅតឹងកតងំទៅធ្វើចាញ់តឹងតឹងទៅសៃកដែរមិនងាយមិនស្រួលវាស៊ីដែរតែវាស៊ីអត់ស្រួលវាស៊ីដល់វេទនាវាលក់ដីសម្បត្តិជាតិសម្បត្តិរដ្ឋឲ្យឯកជនមែនប៉ុន្តែមុននឹងវាលក់ហ្នឹងគឺថាវាត្រូវប្រឈមមុខ ការបរិហារវាត្រូវប្រឈមមុខនឹងការតវ៉ានឹងមានអ្នកបរិហារនឹងមានអ្នកបញ្ចេញឯកសារថាអ្នកនេះលក់ដីអ្នកនោះលក់ដីផលប្រយោជន៍ជាតិអញ្ចឹងចុះប្រជាពលរដ្ឋនឹងបានដឹងទាំងអស់គ្នានឹងហើយផលប្រយោជន៍នឹងហើយផលប្រយោជន៍យើងមិនឈ្នះទេក៏ប៉ុន្តែមិនអនុញ្ញាតឲ្យពួកនឹងវាជិះសេះលែងដៃវាលក់របស់ទ្របជាតិដល់ងាយងាយ ដោយអត់មានអ្នកណាដឹងឬគេដឹងហើយគ្មានអ្នកណាហ៊ានថាអីអាហ្នឹងគឺដូចយើងហ្នឹងណាដេករងចាំថ្ងៃស្លាប់រៀងខ្លួនដេករងចាំថ្ងៃស្លាប់រៀងខ្លួនដេករងចាំថ្ងៃវិនិច្ឆ័យអន្តរាយរៀងខ្លួនហ្នឹងហើយអ្នកដែលគិតថាឈ្នះបោះមិនឈ្នះគេបោះធ្វើអីចូលធ្វើអីគឺដេកដេកចាំថ្ងៃងាប់រៀងខ្លួន វេទនាតកូនតចៅខ្ញុំមានតែប៉ុណ្្នឹងឯងចឹងហើយបានខ្ញុំថាខ្ញុំគាំទ្រហើយខ្ញុំពឹងនេះឲ្យប្រជាពលរដ្ឋហ្នឹងចូលរួមបោះឆ្នោតឲ្យបានច្រើនមែនទែនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាអ្នកដែលធ្លាប់បោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិសូមបោះឆ្នោតឲ្យគណៈបកភ្លើទៀនជាពិសេសនៅក្រុមប្រសាឃុំដើម្បីយើងបានជាមូលដ្ឋានតស៊ូនយោបាយ ផ្លាស់ប្ដូរផ្លាស់ប្ដូរពីជ្រុងមួយគឺជ្រុងប្រព័ន្ធដឹកនាំរដ្ឋផ្លាស់ប្ដូរចេញពីជ្រុងប្រព័ន្ធដឹកនាំរដ្ឋរីឯសកម្មជនរីឯសកម្មជនបរិស្ថានផ្លាស់ប្ដូរសង្គមចេញពីជ្រុងបរិស្ថានមកសកម្មជនសិទ្ធិមនុស្សសកម្មជនផ្សេងផ្សេងទៀតធ្វើការរៀងរៀងខ្លួនទៅផ្លាស់ប្ដូរសង្គមចេញពី សមត្ថភាពចេញពីវិស័យដែលខ្លួនឯងធ្វើការនឹងមកយល់ខ្ញុំនិយាយហើយប្រជាពលរដ្ឋហ្នឹងក៏អាចផ្លាស់ប្ដូរខ្លួនឯងបានដែរប្រជាពលរដ្ឋក៏អាចផ្លាស់ប្ដូរសង្គមបានដែរចេញពីជ្រុងខ្លួនឯងខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងមួយគ្រាន់រឿងសម្រាមមួយណាសម្រាមណាប្រជាពលរដ្ឋក៏អាចនាំគ្នាផ្លាស់ប្ដូរសង្គមនឹងឲ្យវាមានគេហៅថាបរិស្ថានមួយល្អចេញពីខ្លួនឯង តាមរយៈការទុកដាក់សម្រាមខ្លួនឯងនឹងឲ្យវាមានរបៀបអាហ្នឹងឯងការផ្លាស់ប្ដូរសង្គមចេញពីប្រជាពលរដ្ឋប្រជាពលរដ្ឋក៏អាចផ្លាស់ប្ដូរសង្គមរបស់ខ្លួនឯងបានតាមរយៈគ្រប់ច្បាប់ចរាចរណ៍ជាអ្នកបើកបរដែលមានការទទួលខុសត្រូវកាត់បន្ថយគ្រោះថ្នាក់ច្បាប់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍ទាំងអស់ដែលកើតនៅក្នុងសង្គមខ្មែរជាវិបត្តិមួយធំណា ហើយវាមិនមែនជាការទទួលខុសត្រូវរបស់រដ្ឋទាំងស្រុងទេវាជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់គ្នាដែលជាអ្នកបើកបរនឹងយើងអាចផ្លាស់ប្ដូរសង្គមចេញពីជ្រុងមកចេញពីជ្រុងប្រជាពលរដ្ឋយើងអាចធ្វើបានយល់ទេហើយការបោះឆ្នោតនិយាយម្ដងទៀតការបោះឆ្នោតក្នុងភាសាឃុំដែលគណៈបកភ្លើងទៀននឹងចូលរួមខ្ញុំសង្ឃឹមថានឹងចូលរួមគឺផ្លាស់ប្ដូរសង្គមចេញពីប្រព័ន្ធដឹកនាំរដ្ឋ ជ្រុងនៃប្រព័ន្ធដឹកនាំបាទទាំងអស់គ្នាមានការងារត្រូវធ្វើអូខេហើយខ្ញុំសុំបរខ្ញុំសុំបរអញ្ចឹងខ្ញុំសុំបរថាកុំចូលចិត្តកុំចូលចិត្តអាកំណត់ឃើញផ្លូវថាវាតលហើយសុកចិត្តអង្គុយចុះលេងធ្វើអីដេកងាប់ខ្ញុំសុំចិត្តហ្មង បើឃើញផ្លូវវាទល់ហើយត្រូវតែហូបមធ្យោបាយតិចគ្នារកមធ្យោបាយទំលាយអញ្ចឹងនឹងទៅមុខទៀតត្រូវឡើងអញ្ចឹងឬក៏ទៅត្រូវទំលាយអញ្ចឹងឬមួយក៏ត្រូវដើរផ្លូវវិញកុំបោះបង់ whatever you do move forward whatever you do you have to keep moving you know ត្រូវតែមានសកម្មភាពអត់ត្រូវនៅស្ងៀមទេ ដូចម៉េចដែលហៅថាចលនាដូចម៉េចដែលហៅថាចលនាបើនៅស្ងៀមអត់ធ្វើអីមិនគេហៅចលនាត្រូវតែមានចលនាទោះនៅក្នុងស្ថានភាពណាក៏ដោយអូខេមិនឃើញច្បាប់គេតាំងតែងហើយអឺច្បាប់គេធ្វើដើម្បីចាប់យើងដាក់គុកគួយឲ្យយើងទៅគោរពច្បាប់ហ្នឹងទេច្បាប់ហ្នឹងគឺធ្វើដើម្បីចាប់យើងដាក់គុកគួយឲ្យយើងទៅគោរពយើងគោរពច្បាប់ហ្នឹងមានន័យថាម៉េច មានន័យថាម៉េចយើងដាក់គុកខ្លួនឯងយើងដាក់គុកខ្លួនឯងគេធ្វើច្បាប់ហ្នឹងគឺដើម្បីបង្កឧបសគ្គមិនឲ្យយើងធ្វើការងារកើតហើយយើងឃើញច្បាប់ហ្នឹងណាគេហាមយើងរួចហើយយើងទៅគោរពច្បាប់ហ្នឹងណាមានន័យថាមានន័យថាយើងបង្កើតមានន័យយើងទទួលយកលទ្ធិបដិការ ឲ្យគ្រប់គ្រងយើងយើងទទួលយកលទ្ធិបដិការឲ្យគ្រប់គ្រងយើងយល់ទេដូច្នេះហើយខ្ញុំអត់យល់រឿងគំនិតពួកមនុស្សដែរគោរពច្បាប់បដិការគោរពច្បាប់បដិការគោរពបរះគេខាំងមិនឲ្យទៅអត់ហ៊ានទៅអត់ហ៊ានទៅអត់ហ៊ានប្រើប្រាស់សិទ្ធខ្លួនឯង ណាអត់ហ៊ានចូលទៅដណ្ដើមអត់ហ៊ានអត់ហ៊ានហក់ទៅដណ្ដើមទោះបីជាអាប៊ីតនឹងវាអត់យុទ្ធធម៌ក៏ដោយអត់ហ៊ានឡើងអត់ហ៊ានឡើងខ្សែវៀនប្រយុទ្ធដោយគិតថាអាប៊ីតនឹងវាអយុត្តិធម៌ក៏ប៉ុន្តែភ្លេចគិតថាអ្នកដែលអង្គុយនៅជុំវិញយើងនៅជុំវិញចៃវៀនហ្នឹង80%អ្នកគ្រប់គ្រងយើងទាំងអស់80%អ្នកគ្រប់គ្រងយើងទាំងអស់ អាប៊ិច3 4 5នាក់ហ្នឹងវាអយុត្តិធម៌ហើយស្រាប់តែយើងអត់ឡើងហើយអញ្ចឹងអ្នកដែលគ្រប់គ្រងយើង80%តែអង្គុយមើលយើងនោះតើគេគិតមិនតើវាអារម្មណ៍បែបណាដាក់ក្តីរំពឹងទៅលើអ្នកណាដាក់ក្តីរំពឹងទៅលើអ្នកណាបើ idol ដែលត្រូវឡើងប្រកួតអត់ហ៊ានឡើងប្រកួតដោយសារអាប៊ិចនឹងវាអត់យុត្តិធម៌អញ្ចឹងយើងយើងបោះបង់អ្នកគ្រប់គ្រងយើងចោលហើយយល់ទេ យើងបោះបង់អ្នកគ្រប់គ្រងយើងចោល80%ដេញដេញគួយនៅខ្សែវានចាំមើលយើង You never give up never give up on anything អា give up នឹងឯងដែលចាញ់យល់ទេខ្ញុំសង្ឃឹមថាបងប្អូនយល់ ហើយខ្ញុំអានអានឹងដដែលដដែលដដែលដដែលខ្ញុំអានសំឡេងដដែលដដែលហើយមនុស្សដដែលដដែលខ្ញុំសង្ឃឹមថាអ្នកទាំងអស់នោះមិនមែនមកទៅសេដោយសារមានផែនការចង់ទៅសេអីទេបើសិនជាមានផែនការចង់ទៅសេអញ្ចឹងតែម្ដងណាទោះបីនិយាយដល់ងាប់ទៀតក៏អត់យល់ដែរពីព្រោះគេធ្វើអត់យល់តែមនុស្សដែលដែលទៅសេមកដោយសារខ្លួនឯងនឹងគិតច្រឡំឬក៏គិតខុសណា និយាយប៉ុណ្្នឹងហើយយល់ហើយនិយាយប៉ុណ្្នឹងគួរយល់ហើយខ្ញុំនិយាយប៉ុណ្្នឹងគួរយល់ហើយអត់បង្ខំឲ្យអត់បង្ខំឲ្យជឿតាមខ្ញុំទេក៏មិនដែរខ្ញុំសូមឲ្យយកទៅគិតម្ដងទៀតបានប្រយោជន៍អីដែលដែលអត់ចូលរួមរួយហើយអត់ជួយខ្លួនឯងជាខ្មែរដែរណាមិនចូលរួមមិនជួយរួយហើយអង្គុយទៅសេបំបាក់ទឹកចិត្ត អង្គុយទៅសេបំបាក់ទឹកចិត្តបង្ហោះគំនិតគំនិតទុតិធិនិយមគំនិតអន់ថយអត់លើកទឹកចិត្តមនុស្សឲ្យខំបន្តបណ្ដើរទៅមុខទៀតធ្វើគ្រប់លទ្ធភាពធ្វើគ្រប់លទ្ធភាពដែលអាចធ្វើទៅបានទោះបីទោះបីទោះបីទ្វាបង្អួចនឹងបង្ហើបបានតាមអន្តីក៏ដោយណា ទោះបីបង្ហើបបានតាមអន្តីក៏ដោយណាត្រូវព្យាយាមត្រង់យកពលឺដេញទូចទូចហ្នឹងណាត្រូវព្យាយាមស្វែងរកពលឺដើម្បីរកច្រកចេញមិនមែនអង្គុយនៅកន្លែងទីងងឹតហ្នឹងហួយហើយល្អូល្អូល្អូលតំពួកអ្នកទាំងអស់ហ្នឹងពួកអ្នកដែលមានទស្សនៈប្រឆាំងប្រឆាំងដែលខ្ញុំនិយាយមិញហ្នឹងសត្វតែជាអ្នកដែលអង្គុយនៅក្នុងទីកន្លែងងងឹតហួយហើយល្អូលតំងើងើងើងើស្អីក៏អត់ធ្វើស្អីក៏អត់ធ្វើដែរ ប៉ុន្តែមនុស្សដែលមានគំនិតសុតិធិនិយមគេស្វែងរកពលឺពលឺនៅកន្លែងណាបើសិនជាមានពលឺឆ្វាចេញមកពីពីត្រង់ណាចំណុចណាមួយនៅជុំវិញផ្ទៃងងឹតហ្នឹងណាគេត្រូវដើរតាមពលឺហ្នឹងទោះពលឺហ្នឹងវាទួយប៉ុណ្ណាក៏ដោយគេដើរតាមពលឺហ្នឹងដើម្បីហួចជ្រួយចេញយល់ទេអញ្ចឹង យើងធ្វើនយោបាយយើងធ្វើនយោបាយកាលណាយើងមានធ្វើនយោបាយមនុស្សដែលអាចធ្វើនយោបាយបានហើយនៅក្នុងការតស៊ូនយោបាយនៅក្នុងប្រវត្តិសាស្ត្រនៃការតស៊ូនយោបាយអ្នកដឹកនាំសកម្មជននិងអ្នកតស៊ូសិតតែជាមនុស្សដែលមានគំនិតសុតិធិនិយមទាំងអស់គេទុកសេចក្តីសង្ឃឹមគេខ្ពស់គេមិននិយាយបោះបង់ចោលងាយងាយទេ គេមិនមែនគ្រាន់តែឃើញឧបសគ្គប៉ុណ្ណឹងថាឲ្យអត់ឈ្នះគេរួចហើយសុខចិត្តឈប់ធ្វើឯងអាហ្នឹងអាហ្នឹងអាហ្នឹងអាហ្នឹងគឺថាជាប្រវត្តិសាស្ត្រមានមនុស្សអស់ហ្នឹងគឺជាមនុស្សបរាជ័យគឺមនុស្សដែលមិនបានចូលរួមកសាងប្រវត្តិសាស្ត្រណាគឺមនុស្សដែលកាលណាប្រទេសគេរំដោះបានកាលណាប្រទេសរីកចម្រើនក៏ទៅសบายមួយគេទៅហើយតែប្រទេស ពិបាកវេទនាក៏នៅសង្ងំស្ងៀមទៅអានឹងគឺប្រភេទមនុស្សអញ្ចឹងខ្ញុំគ្រាន់តែចង់និយាយសួរនំពងចេះសួរនំពងថាកុំអោយសាប់ព្រោះគំនិតទុទុធិនិយមខ្លាំងពេកកុំកុំអោយសាប់ព្រោះគំនិតទុទុធិនិយមខ្លាំងពេកបើយើងមិន គាំទ្របពប្រឆាំងយើងស្អប់បពប្រឆាំងហើយស្អប់គណៈបពប្រជាជនខ្ញុំសួរថាចេះសំណួរខ្ញុំសួរថាតើគំនិតអស់លោកចង់បានអីឲ្យខ្មែរចង់បានអីឲ្យខ្មែរស្អប់ហ៊ុនសែនដឹកនាំប្រទេសមិនកើតស្អប់ពួកប្រឆាំងធ្វើការមិនកើត ខ្ញុំសួរថាចង់បានអីខ្មែរចង់បានអីខ្មែរខ្ញុំសួរចេះឥឡូវហ្នឹងបើខ្លួនឯងមិនពេញចិត្តបបប្រឆាំងដោយសារហេតុផលអានេះនិយាយចេះអានោះនិយាយចុះអូមិនចេះចំមិនចំស្តង់ដាដែលខ្លួនឯងចង់បាន ខ្លួនឯងស្អប់ហ៊ុនសែនដែរខ្ញុំសុំបានទេពួកអ្នកប្រឆាំងណាទោះបីមានគុណវិបត្តិខ្លះអញ្ចឹងមែនអត់ទាន់បានលក់ជាតិទេណា អត់ទាន់បានអត់ទាន់បានលក់ជាទេហើយខ្ញុំច្បាស់ថានឹងមិនលក់ជាទេហេតុអីពីព្រោះមនុស្សដេញគ្រប់គ្រងពួកប្រឆាំងនេះគឺសិតតែជាអ្នកដេញស្អប់អំពើពុករលួយបើពួកប្រឆាំងឡើងទៅកាន់អំណាចពុករលួយអ្នកដេញបោះឆ្នោតគ្រប់គ្រងឲ្យនឹងទម្លាក់ចោលទៅវិញដូច្នេះនៅក្នុងគ្នាមខ្លួន ជាប្រជាពលរដ្ឋខ្មែរហើយដែលចង់បានការផ្លាស់ប្ដូរឲ្យប្រទេសជាតិខ្លួនឯង បើមិនបានជួយជោគជួយចែវិញណាកុំយកជើងរាទឹកយល់ទេកុំផ្សព្វផ្សាយកម្រិតទុតិធិនិយមកុំផ្សព្វផ្សាយការអស់សង្ឃឹមវាអត់មានបានប្រយោជន៍អីសម្រាប់សង្គមទេអ្វីដែលគួរធ្វើលើកទឹកចិត្តអ្នកដែលហ៊ានធ្វើឲ្យគ្នាមានទឹកចិត្តបន្តធ្វើតទៅទៀតមានលុយអាចជួយលុយខ្លះមកបើមិនចង់ជួយលុយទេ មិនបានជួយគ្នាទេណាហើយគ្នាខំប្រឹងធ្វើដើម្បីបុព្វហេតុសង្គមហើយណាគួរណាអង្គុយមើលគ្នាឲ្យនៅស្ងៀមទៅមិនបាច់បំបាក់ទឹកចិត្តគេដែរណាខ្ញុំមានប៉ុណ្្នឹងឯងណែខ្ញុំឆ្លៀតខ្ញុំឆ្លៀតខ្ញុំមានប៉ុណ្្នឹងសង្ឃឹមថាស្អែកឃើញចនាឡាយសង្ឃឹមស្អែកឃើញចនាឡាយខ្ញុំចង់ស្ដាប់ទស្សនៈរបស់ចនាដែរអូខេ អរគុណច្រើនមែនតើសម្រាប់បងប្អូនដែលពុំមានបងប្អូនដែលបានមើលខ្ញុំចាមិនដឹងឯណាបានឡាយទៀតទេ I don't know ប៉ុន្តែខ្ញុំមែនតើទៅខ្ញុំតឹងចិត្តខ្លាំងណាស់ខ្ញុំឃើញខ្ញុំឃើញបុគ្គលិកអតីតបុគ្គលិកនាការដែលធ្វើបាតកម្មឡើង50ថ្ងៃជាងអត់មានដំណោះស្រាយហើយស្រាប់តែគេបង្កើតបញ្ហាយកទៅអឺ ដាក់បន្ទុកលើគ្នាហើយឥឡូវហ្នឹងគឺបិទបិទមកបិទអត់ឲ្យអត់ឲ្យមានកោតកម្មហើយខ្ញុំជឿថារឿង Naga នេះគឺចប់ប៉ុណ្្នឹងឯងតែខ្ញុំមើលទៅវាចប់ប៉ុណ្្នឹងហើយអ្នកដែលជាប់គុកនៅជាប់គុកចឹងទៅហើយអ្នកដែលនៅក្រៅគុកនឹងលែងមានបាតកម្មទៀតហើយនឹងលែងមានកោតកម្មតទៅទៀតអូខេនឹងហើយលទ្ធផល ដែលអត់មានបពប្រឆាំងតតផលដែលគ្មានបពប្រឆាំងនៅក្នុងរដ្ឋសភាគ្មានបពប្រឆាំងនៅក្នុងប្រសិទ្ធភាពគ្មានបពប្រឆាំងនៅក្រមប្រសាឃុំទាំងកាត់ឃើញទេមានដែរបដតីនៅក្នុងក្រមប្រសាឃុំទាំងកាត់ដោយបលោកយ៉ងសង្គមាអីបាត់ហ្នឹងមាននៅក្នុងក្រមប្រសាឃុំដែរប៉ុន្តែគេធ្វើតែរឿងគេប្រហែលអ្នកនោះទៅគាត់អត់មានវិសាលភាព គាត់អត់មានវិសាលភាពមកលូកដៃជួយពលករអឺបុគ្គលិកនាការគាត់អត់មានវិសាលភាពកម្លាំងនយោបាយអត់ដល់និយាយនិយាយទៅកម្លាំងនយោបាយអត់ដល់យើងមើលវិបត្តិទាំងអស់ហ្នឹងរួចហើយយើងទាញត្រឡប់ទៅវិញអំពីសារៈសំខាន់នៃគណៈបពប្រឆាំងនៅក្នុងស្ថាប័នរដ្ឋ សភាប្រសិទ្ធភាពក្រុមប្រឹក្សាឃុំក្រុមប្រឹក្សារាជធានីខេត្តក្រុង again and again and again ខ្ញុំនិយាយយូរពេកហើយ I think ខ្ញុំនិយាយយូរពេកហើយវាចូលលក្ខណៈច្រំដែរបើខ្ញុំសង្ឃឹមថាវាជ្រាបចូលទៅក្នុងខួរក្បាលមនុស្សមួយចំនួនឲ្យចាប់ផ្ដើមយល់ don't give up so easy so easy give up so easy you know anyway អរគុណច្រើនមែនតើចាខ្ញុំដល់ពេលត្រូវធ្វើមហូបសម្រាប់តែធ្វើការស្អែក clean ផ្ទះអើយលោកឯងលោកអរគុណច្រើនណាស់ពូមីបងប្អូនណាអញ្ចឹងជម្រាបលាមែនតើអញ្ចឹងណាសុខសប្បាយទាំងអស់គ្នាអញ្ចឹងជម្រាបលា